បាទតោះកុំឲ្យខាតពេលវេលា បាទយើងនិយាយអំពីប្រវត្តិរវាង Brentford ហើយជាមួយនឹង Manchester United នឹងដោយសារតែ Brentford ទើបតែឡើងមកកាន់បាទ Premier League ទេធ្លាប់បានប៉ះជាមួយនឹង Manchester United មួយលើកគត់គឺលក្ខណៈមិត្តភាព ដែលគេវានោះគឺរកគ្រាប់បាល់បាន2ស្មើបាទ2ស្មើបើសិនជាយើងនិយាយអំពី Manchester United បច្ចុប្បន្នកំពុងតែឈរលេខរៀងទី7ហើយ Brentford ឈរលេខរៀងទី14ខុសគ្នាគុណនឹង2បាទ5ប្រកួតចុងក្រោយរបស់ Brentford ឈ្នះ2ចាញ់3 ការប្រកួតក្នុងដី5ប្រកួតចុងក្រោយឈ្នះ3ចាញ់2ការប្រកួតក្នុងដីចុងក្រោយឈ្នះទៅលើ Aston ក្នុងលទ្ធផល2ទល់នឹង1បាទហើយបើសិនជាយើងនិយាយវិញការប្រកួតហ្នឹងយើងអាចនិយាយបានអញ្ចេះ Aston ស្មើមួយ Man U បាទហើយ Brentford នេះស៊ី Aston អញ្ចឹងយប់នេះ Brentford មិនឈ្នះ Man U ទេដឹងបាទបាទការប្រកួតដែល Brentford មួយ Aston ហ្នឹងគឺ Aston មានបញ្ហារបួសកីឡាករច្រើនបាទសូម្បីតែ Stephen Gerrard ហ្នឹងអត់បានមកដឹកនាំក្រុមផងបាទនឹងការនោះ បាទការប្រកួតចុងក្រោយរបស់ Brentford ចាញ់ Liverpool 3ទល់នឹង0បាទ5ប្រកួតចុងក្រោយរបស់ Manchester United ឈ្នះ2ស្មើ2ចាញ់1ត្បិតតែ Manchester United មិនសូវជាឈ្នះប៉ុន្តែគាត់ក៏មិនសូវជាចាញ់ដែរមានឈ្នះមានស្មើគាត់នៅគាត់ស៊ីគេមិនដែរសូវច្រើនតិចតិចមួយមួយល្មមល្មមបាទការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ2ស្មើ3យប់នេះវាអាចនឹងស្មើទៀតប៉ុន្តែខ្ញុំគិតថាប្រហែលជាមិនស្មើទេ បាទអាចនឹងមានភាពល្អប្រសើរច្រើន បាទយប់នេះសម្រាប់ Cristiano Ronaldo អត់បានចូលរួមជាមួយនឹង Manchester United បានទេបញ្ហារបួសបាទយប់នេះផងដែរឃើញថាសម្រាប់ Martial ហើយជាមួយនឹង Van Bissaka នោះគឺអត់បានចូលលេងដូចគ្នាពូពុកបាននៅមិនទាន់ជាទាន់ទេហើយក្នុងនោះផងដែរឃើញមានបញ្ហាជាមួយនឹង Marcus Rashford បាទមិនដឹងថាអាចនឹងចូលរួមបានអត់ទេសម្រាប់ Marcus Rashford line up នៅនៅមិនទាន់បង្ហាញអញ្ចឹងយើងរងចាំអត់មើលនៅមុនមួយម៉ោងបាទសម្រាប់ Brentford នឹងគឺមានបញ្ហាកីឡាករបាទ ចំនួន8រូបបាទអត់អាចចូលរួមបាននៅក្នុងយប់នេះបាទតែយប់នេះផងដែរសម្រាប់បាទ Brentford ហ្នឹងក៏មានកីឡាករល្អល្អរបស់គាត់ច្រើនដែរដូចជា Mbemo ជាមួយនឹង Tony បាទតំបន់ប្រយុទ្ធរបស់គាត់បាទ Tony នេះធ្វើប្រហែលអត់បានទេ Tony នេះបាទល្អលឿនណាស់បាទសម្រាប់អ្នកចាំទីរបស់ Man U គឺ De Gea ខ្សែប្រយុទ្ធគឺមាន Cavani ជាមួយនឹង Amad Allo ហើយក្នុងនោះបំរើគឺមាន Matic បាទគឺមាន Fred បាទ Bruno Fernandes ហើយនឹង Mason Greenwood បាទនៅក្នុងតំបន់ការពារគឺមាន Varane បាទ Varane បាទ Rafael Varane ហើយជាមួយនឹង Lindelof បាទ Alex Telles ហើយនឹង Diego Dalot បាទតាក់ទងជាមួយនឹងបញ្ហារបស់ Mason Greenwood ប្រិមិត្តលើកឡើងថាហេតុអីក៏មិនដកគាត់ចេញប្រសិនបើគាត់លេងមកទៅសុទ្ធបាទដោយសារតែកន្លែងរបស់គាត់នឹងគឺអត់មានមានអញ្ចឹងតាមពិតទៅកន្លែងរបស់គាត់គួរតែដាក់ Jordan Sancho Jordan Sancho ទិញមក80លានគ្មានបានលេងអីមកកុកបាទឥឡូវនេះខ្ញុំមិនដឹងថាតើ Manchester United កំពុងគិតអីទេបើទោះបីជាលោក Ragnick មកដឹកនាំ Manchester United ក៏មិនដាក់ Sancho ចូលលេងទៀតទៀត បាទអញ្ចឹងអត់យល់ទេបាទអត់យល់ទេពងអត់យល់បាទអញ្ចឹងមិនដឹងថាយ៉ាងណាយ៉ាងណីទេប៉ុន្តែបាទអាសិនស៊ីអូរបួសហើយបាទអាសិនស៊ីអូរបួសហើយបាទរហូតដល់3សប្តាហ៍អាសិនស៊ីអូបាទរបួស3សប្តាហ៍អាសិនស៊ីអូបាទយប់នេះខ្ញុំផ្ដល់ជូនឲ្យ Manchester United ប្រវត្តិធ្លាប់ជួបគ្នាគឺអត់មានទេបាទ5ប្រកួតចុងក្រោយ Man U ល្អជាងការប្រកួតចុងក្រោយក៏ Manchester United មានភាពល្អប្រសើរជាងកីឡាកររបស់ Manchester United ល្អជាង យប់នេះខ្ញុំផ្ដល់ជូនឲ្យ Man U ខានឈ្នះយូរហើយខ្ញុំផ្ដល់ជូនឲ្យ Man U យកឈ្នះទៅលើ Brentford បាទយ៉ាងហើយណាក៏បានជ័យកន្លះស្និតដែរយប់នេះបាទនេះថប់តែ3 1ឯងបាទខ្ញុំផ្ដល់ជូនឲ្យ Manchester United យកឈ្នះទៅលើ Brentford ក្នុងលទ្ធផល3ទៅ1បាទ3 1បាទតាក់ទងជាមួយនឹង Harry Kane អត់មានអីទេប្រិមិត្ត Harry Kane បានគេហៅថាសម្របសម្រួមចិត្តនៅជាមួយនឹង Spurs តទៀតហើយ បាទព្រោះដោយសារតែវាហួសពេលហើយនៅក្នុងការទៅកាន់ Manchester City បាទសម្រាប់ Tottenham Hotspur យប់នេះត្រូវប៉ះជាមួយនឹង Leicester City បាទចាប់តាំងពីព្រឹកមកគឺ Leicester អ្នកឲ្យជែកប៉ុន្តែ រហូតដល់ល្ងាចឡើងវិញឃើញថា Spurs អ្នកឲ្យជែកទេយប់នេះគឺមានភាពល្អប្រសើរសម្រាប់ Spurs វិញប្រវត្តិនៅក្នុងការជួបគ្នា Leicester នេះគឺមានទៅមានមកជាមួយនឹង Spurs មានទៅមានមកការប្រកួតនៅក្នុងទឹកដីរបស់ Leicester ហ្នឹងគឺឃើញថា Spurs ហ្នឹងក៏មានអត្ថភាពនៅក្នុងការយកឈ្នះច្រើនលើកច្រើនសារដែរ បាទហើយការប្រកួតចុងក្រោយរបស់ក្រុមទាំងពីរហ្នឹងគឺ Spurs យកឈ្នះទៅលើ Leicester ក្នុងលទ្ធផល4ទល់នឹង2ឯណោះបាទអញ្ចឹងមានន័យថារបៀបនៅក្នុងការលេងរបស់ Leicester ហ្នឹងអាចនិយាយបានថា Spurs គេដឹងកុកអស់ហើយបាទ5ប្រកួតចុងក្រោយរបស់ Leicester ឈ្នះ2ឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្នុងដី5ប្រកួតចុងក្រោយឈ្នះទាំង5ប្រកួតបាទដល់ពេលដែលគាត់ត្រូវចាញ់ម្ដងហើយបាទឈ្នះច្រើនពេក បាទការប្រកួតចុងក្រោយលក្ខណៈ FA Cup ក្នុងទឹកដីរបស់គាត់យកឈ្នះទៅលើ Watford 4ទល់នឹង1 Premier League នៅក្នុងដីគាត់ចុងក្រោយយកឈ្នះទៅលើ Liverpool 1ទល់នឹង0ណែបើសិនជាយើងនិយាយទៅយកឈ្នះ Liverpool ទៀត Leicester គួរតែល្អយប់នេះ បាទ Leicester គួរតែល្អណាស់ប្រហែលប្រកួតចុងក្រោយជាពិសេសប្រកួតចុងក្រោយឈ្នះទៅលើ Liverpool 1-0បាទការប្រកួតក្នុងដីចុះហេតុអីបានយប់នេះបាទបាយទៅជា Spurs អ្នកឲ្យជែកអញ្ចឹងរឿងវានៅត្រង់ហ្នឹងបាទ5ប្រកួតចុងក្រោយរបស់ Spurs ឈ្នះ2 ចាញ់2ស្មើ1ការប្រកួតក្រៅដី5ប្រកួតចុងក្រោយឈ្នះ2ស្មើ2ចាញ់1បាទបើសិនជាយើងក៏លេខមើលចំណុចនេះស្ពឺមិនសូវជាបានល្អទេប្រហែលចុងក្រោយចុះហេតុអីបានជានៅមានលទ្ធភាពនៅក្នុងការឲ្យជ័យទៅកាន់ Leicester ទៀតអញ្ចឹងមានន័យថា Spurs ហ្នឹងគឺវាមានរឿងរបស់វាកន្លែងហ្នឹងបាទការប្រកួតចុងក្រោយរបស់ Spurs គឺចាញ់ទៅលើ Chelsea 1ទល់នឹង0ការប្រកួត League Cup បាទការប្រកួតក្រៅដីចុងក្រោយបំផុតហ្នឹងគឺចាញ់ Chelsea នេះឯងការប្រកួតនៅ Premier League ចុងក្រោយឈ្នះទៅលើ Watford ក្នុងលទ្ធផល1ទល់នឹង0 បាទ1ទល់នឹង0ការប្រកួតចុងក្រោយណានៅក្រៅដីការប្រកួតចុងក្រោយបំផុតនៅ Premier League គឺក្រៅដីនេះឯងគឺយកឈ្នះលើ Watford 1ទល់នឹង0ការប្រកួត FA Cup បានយកឈ្នះទៅលើ Morecambe ក្នុងលទ្ធផល3ទល់នឹង1សម្រាប់ Tottenham Hotspur បាទយប់នេះផងដែរសម្រាប់កីឡាកររបស់ Leicester City អត់មាន Jamie Vardy អត់មាន Ihean Nacho ដែលគឺជាតំបន់ប្រយុទ្ធបាទកាលពីមុនមកអត់មាន Vardy បាន Ihean Nacho នេះឯងតែឥឡូវអត់មានទាំងពីរនៅសល់តែកីឡាករ Dhaka ទេ បាទអញ្ចឹងចំណុចនេះហើយដែលខ្ញុំផ្ដល់ជូនទៅកាន់ប្រិមត្តថា Leicester អត់ស្រួលទេយប់នេះអ្នកចាំទីគឺ Shemichel បាទតំបន់បម្រើគឺមាន Telemann, James Madison បាទគឺមាន Lukman បាទគឺមាន Howey Ban ហើយជាមួយកីឡាករ Dubery បាទនៅក្នុងតំបន់ការពារគឺមានកីឡាករ Albrightson, Westergaard, Soyuncu ត្រឡប់មកវិញហើយក៏ដូចជាកីឡាករ Luke Thomas បាទក្រៅពីនឹងគឺអត់មានទេតំបន់ការពាររបស់បាទ Leicester City គឺមានតែប៉ុណ្្នឹងឯងមានមានបញ្ហារបួសគឺយ៉ាប់តិចបាទសម្រាប់ Tottenham Hotspur យប់នេះគឺអត់មានហឹងមីសុន បាទបើវាញបានត្រឡប់ចូលមកកាន់ទីលានវិញហើយប៉ុន្តែការដាក់ឲ្យលេងយប់នេះគឺមិនដឹងថាដាក់អត់ទេសម្រាប់លោកអាន់តូនីយ៉ូកងទេ បាទរេកាឡុនអត់បានចូលលេងទេអេរិកដៃអឺហើយនឹងគ្រីស្ទៀនរីយ៉ូរ៉ូមេរ៉ូក៏អត់បានចូលរួមដែរបាទហឹងមីងសុនគឺត្រូវបានគេលើកឡើងថាអាចនឹងរហូតដល់ខែ2បានចូលលេងវិញបាន បាទអញ្ចឹងក្នុងខែ1នេះគឺអត់បានលេងហ្មងគឺហឹងមីងសុនអត់បានលេងតែម្ដងសម្រាប់អ្នកចាំទីគឺ Hugo Lloris តំបន់ប្រយុទ្ធគឺមាន Harry Kane បាទលូកាសមូរ៉ាហើយជាមួយនឹងឡូសែលសូតំបន់ការពារបាទតំបន់បម្រើគឺមានហប់ជើកបាទមានកីឡាករសេសេញយ៉នហើយជាមួយនឹងអូលីវើស្គីបក៏ដូចជាបាទអូលីវើស្គីបបាទហ្នឹងហើយបាទហើយក្នុងតំបន់បម្រើការពារវិញគឺមានអេមីសិនរ៉ូយ៉ាលបាទក៏ដូចជាមានកីឡាករឌូអាទីបេនដាវីហើយជាមួយនឹងដាវីសិនសាន់ឆេសបាទបើសិនជាយើងកលេចទៅមើលប្រព័ន្ធហ្នឹងយើងអាចនិយាយបានថា Leicester គឺមានភាពល្អប្រសើរច្រើនណាស់ ប្រវត្តិនៅក្នុងការប្រកួតរវាងក្រុមទាំងពីរនេះអាចនិយាយបានថា Spurs គឺមានភាពល្អប្រសើរជាង5ប្រកួតចុងក្រោយ Leicester ល្អជាងបាទការប្រកួតក្នុងដីក៏ Leicester ល្អជាងណាហើយការប្រកួតយប់នេះកីឡាករបើនិយាយបានថា Leicester គឺបាត់បង់កីឡាករច្រើនជាង Spurs បាទបើសិនជាយើងទៅមើលប្រមាណប្រកួតចុងក្រោយ Leicester ស៊ីដល់ Liverpool បាទការប្រកួតក្នុងដីរបស់គាត់គាត់ស៊ី Liverpool គាត់ស៊ី Watford ទៀតបាទ អញ្ចឹងមានន័យថាសម្រាប់ Leicester គាត់ល្អនៅក្នុងដីរបស់គាត់ចុះហេតុអីបានយប់នេះបែរតែជា Spurs ឲ្យចេញវិញបាទវាគឺជាចំណុចកន្លែងហ្នឹងដែលខ្ញុំជូនទៅកាន់ប្រិមិត្តថា ល្អខ្លាំងណាស់ហេតុអីបានគេឲ្យចេញបាទរឿងវានៅកន្លែងហ្នឹងប្រិមិត្តអញ្ចឹងយប់នេះខ្ញុំផ្ដល់ជូនឲ្យ Spurs យកឈ្នះទៅលើ Leicester យប់នេះក្នុងលទ្ធផលបាននឹងមិនក៏អស់ធំមួយត្រឹមស្មើ Leicester អត់ឈ្នះ Spurs ទេ បាទខ្ញុំថាអស់ធំត្រឹមស្មើប៉ុន្តែខ្ញុំផ្ដល់ជូននៅប្រិមិត្តគូនេះគួរយកអូ បាទអូសម្រាប់គូនេះខ្ញុំផ្ដល់ជូននៅ Tottenham Hotspur យកឈ្នះទៅលើ Leicester ក្នុងលទ្ធផល2ទៅ1បាទ